រដូវបនទៀនណែខ្មែរតែងតែមានណែតជាហោហាយ ញ៉ារីបនជុំបិណ្ឌប្របៃណៃខ្មែរដូនតាងើយលោកថៃតពីយូរយី មួយរត់មកដល់រីគ្មានកងវល់ធ្វើតាមមីគី ធ្វើបននៅវត្តឲ្យបានគ្រប់គ្នា ដោយតនណាវេលានាខែបនទៀនកូនខ្លាំងចិត្តបានណាដឹងសពសន្តាន ហើយសັດធាមាន ធ្វើបន់នៅវត្តតាមទ្របធនធានដោយធ្លាប់មើលបានរៀនដឹងគុណមេបាន កូនខ្លាំងដឹងដែរចាំរដូវខែដល់បុណ្យហើយណាតែងតែផ្គត់គង់មេដាបីដា លុយកាំងអាហាទឹកនំចំណៃគួណាំងដឹងណាងអើយតបគុណមេបាកុំចាំបនអី ជួនគាត់ត្រូវការអាហារចំណីឬក៏អ្វីអ្វីមិនស្ដីវិចាដូច្នេះកូនខ្មែរគួរណាស់កថាមេត្តាបៃតា តន់គាត់នៅរស់គាត់អាចពិសាសពមុខអាហារជូនគាត់ឲ្យហើយកុំចាំគាត់ឈឺឬមានជំងឺញ៉ាំមិនកើតឡើយឬមួយគាត់ស្លាប់សូមប្រាប់ឲ្យហើយ ក្រែងមិនដល់ត្រើយដោយក្តីប្រាថ្នាហើយនេះក៏តាមៃ ស្រីបងអើយស្រីអើយចូលចាំបនដាំណាបងសូមផ្ដាំផ្ដាច់ឡា តាត្រាប្រណៃបងបានចំឡងព្រះអាយបតកំណត់បានត្រឹម 7ថ្ងៃ7ទឹកវីណាប្អូនស្រីត្រូវក្តីមរណា មកស្ទាំងកាត់ ស្រីអើយកូននេះអងចាណាំងពុហោរាសាំងបានថ្វាយថ្វាត់នាមថាសិនធាត់ តាមបញ្ញត្តិអ្នកញ៉ាំងពួកសัตว์ឲ្យចំរានអាយបត់យើងនេះនឹងបានត្រង់ ដឹងសពគ្រប់សាំងដោយក្រវ៉ានបានជាទីពឹងដល់គេច្រើនចម្រើនសពសព មនុស្សទេវតាប្អូនអើយសូមប្អូននាងតាំងចិត្តអាណិតក្មួយនេះដោយកាំងរណា បំបៅបីពសពប្រការធ្វើដោយហັດថារបងខ្លួនស្រីកុំបនដោយ ឲ្យទីសាឬទីសៃណាក្រៅពីខ្លួនធ្វើដោយដៃឯងយ៉ាងមកមួន